មួយនឹងព្រះពុទ្ធអង្គអីអីហ្នឹងដែលមានត្រៀមទៅថាព្រះអង្គសោយលិនឆ្អាបអីអីចឹងទៅបានព្រះអង្គប្រកាសក្នុងអាមៈកន្តសោតហ្នឹងក្លិនឆ្អាបនៅលើកិលេសអីខ្លះស្អីខ្លះស្អីខ្លះហ្នឹងឲ្យព្រាបហ្នឹងបានដឹងចឹងចឹងគឺមនុស្សយើងវាមានចាំបាច់ប្រព្រឹត្តនៅបញ្ញវរេអីណាមួយទៅអាចរស់បាន ហ្នឹងឯងគឺវាចាកហើយរស់នៅយ៉ាងថ្លៃថ្នូរយ៉ាងល្អនៅ ក្នុងសិលនឹងទៅទៀតប៉ុន្តែដោយសារថាអាសក់បាំងទុកហ្នឹងចង់និយាយកន្លែងហ្នឹងណាហ្នឹងឯងវាទៅជា ភ្លើតភ្លើនទៅទៅចូលទៅហ្នឹងឯងទឹកបរិសុទ្ធមានហើយនេះហ្នឹងឯងតែមុំរស់ហើយហ្នឹង អីទៅគ្រឿងញៀនគ្រឿងស្រវឹងអីណាយណីមើលមើលអាហ្នឹងមកពីសក់បាំងទុកឃើញថាវាវាមានសេចក្តីសពប៉ុណ្ណឹងអញ្ចឹងទៅវាវាអត់បានចងចាំទុកអាសេចក្តីទុកដែលក្រៃលែងឲ្យតែបានសុខប៉ុណ្ណឹងហ្នឹងណាអអប្រគុណបុណ្យហើយណា ឲ្យតែបានសុខប៉ុណ្ណឹងហ្នឹងមិនបាច់ចាំរួសុខស្រួលជាងនឹងអីទេអាហ្នឹងឯងប៉ុន្តែវាភ្លេចទុកហើយវាអត់បាន កំណត់ដឹងទុកវត្តសង្សារនេះដែលព្រះអង្គសម្ដែងថាបើបានរួចផុតចាក់ទុកដោយ ការចាក់ដោយលំពេងមួយថ្ងៃ300លំពេងអស់100ឆ្នាំនេះអានឹងឲ្យគេចាក់ទៅណាហ្នឹងឯងមើលមើល ព្រោះរឿងវត្តសង្សារហ្នឹងមិនចាំបាច់និយាយបូកសរុបច្រើនជាតិទេគ្រាន់តែនៅ ក្នុង នរៈមួយជាតិដូចជាប្រទេវតតអីហ្នឹងវាលើសអំពីអាមួយថ្ងៃ300លំពេងអស់100ឆ្នាំនឹងទៅទៀតហើយចុះវាមិនមែនមាន តែ នរៈមួយជាតិហ្នឹងឯណាទុកក្នុងវត្តដាក់ហ្នឹងហើយបើបានរួចផុតចាក់ទុកដោយមានពិធីចាក់ដោយលំពេងអញ្ចឹងអ្នកទាំងឡាយទៅឲ្យគេចាក់ទៅទៅទៅ នឹងឯងប៉ុន្តែវាអត់មានវាអត់មានវិធីឲ្យរួចផុតចាកទុកអញ្ចឹងអញ្ចឹងមានតែអ្នកទាំងឡាយប្រឹងប្រែងជាយាម ដោយសេចក្តីអត់ធន់ក្នុងការដែលប្រព្រឹត្តព្រះមច្ចរិយធัวដើម្បី ត្រាស់ដឹងអរិយសច្ចធัวនឹងឯងនឹងឯងអញ្ចឹងគឺព្រះអង្គសំដែងកុំឲ្យយើងរំអួយ ត្រឹមតែទុកលំបាកអីតិចតួចហ្នឹងវាដូចយ៉ាប់ណាស់លំបាកណាស់រស់សុខរស់សនុករស់ស្រួលអីអីហ្នឹងបានសុខប៉ុណ្ណឹងហើយហើយមិនមិនមិនលមួបទេហ្នឹងមកពីផ្លេចទុកទេចឹងនឹងឯងមកពីផ្លេចទុកទេហើយក៏ទៅរកខ្សែផ្សោយកាមគុណអីអីប្រមាថធ្វេសប្រហែសបដែតបដោយពេលវេលាក្នុងការប្រព្រឹត្តព្រះមច្ឆរិយធัวនឹងឲ្យឲ្យអស់ទៅនឹងហើយ រឿងអីតិចតួចហ្នឹងទទួលបានទេត្រំបានទេអត់លៀបអត់យោគេស្ដីគេថាគេនន្ទាតិចតួចហ្នឹងធ្វើឯងគ្រាន់បើហើយនឹងឯងมันអាចអត់ធន់បានมันអាចទទួលយកបានទេហើយទុកស្អីប៉ុណ្ណឹងអូមានដូចជាកាបត្រូវដោយលំពេងអីណា មកលំពេងពីលំពេងអីមិនដល់ប៉ុណ្ណឹងទេហើយភ័យក្នុងវត្តដាក់ណាដែលវាក្រៃលែងណាស់ដូច្នេះអត់ធន់ទទួលចំពោះអាណិតថារំផ្សេងផ្សេងប៉ុណ្ណឹងទៅបើក្តីអត់ធន់ហ្នឹងមិនមែនយើងអត់ធន់អត់ប្រយោជន៍ទៅឈួរហាលថ្ងៃទៅធ្វើខ្លួនឲ្យຕົកលំបាកអីទេអត់ធន់នេះគឺអត់ធន់រក្សាចិត្តកុំឲ្យអកុសលធម៌វាងើបមកទេតា កុំឲ្យកងើបមកប្រកាន់ខ្លួនហើយបន្ទុះតោះអីឆ្លោះប្រកែកអីជាមួយអ្នកដតីត្រូវនិយាយអីក៏មើលចិត្តឲ្យបាន ស្រួលចឹងទៅគឺរក្សាចិត្តនឹងឯងនៅក្នុង សេចក្តីដែលថារឿងកើតមកជាមនុស្ស អត់បានស្លាប់នៅរស់ក៏វានៅក្នុងវិបាករបស់កម្មវាមិនមែនថាបាននៅរស់ហើយស្រេចតែនៅលើយើងចង់បានអីបាននឹងទៀមទាអីបាននឹងវាមិនមែនទេណាក៏វានៅតែក្នុងវិបាករបស់កម្មអញ្ចឹងពិតមែនតែវាមិនបានស្លាប់តែវានៅលឺនៅឃើញនៅដឹងក្លិនដឹងរសដឹងផុតថាពាក្យអីអីហ្នឹងវាជាវិបាកកម្មហ្នឹងកុសលវិបាកខ្លះអកុសលវិបាកខ្លះអញ្ចឹង វាមិនចេតនៅលើយើងចង់បានអត្ថារម្មណ៍អីទៅទេយើងមានបញ្ញាសិក្សាឲ្យចេះដឹងពីការពិតនៃជីវិតមានកុសលវិបាកមានអកុសលវិបាកអញ្ចឹងទៅបានយើងឃើញសព្វេធម្មេអនត្តាហ្នឹងមិននៅលើយើងចេះតែទៀមទាឬក៏បង្កប់វិជាអីវានៅលើបច្ច័យទៅតើអាហ្នឹងវាបានជាការសិក្សានឹងឯងមនុស្សយើងនៅក្នុងចម្ពូទ្វីបនេះណា ព្រោះណាប្រសើរជាងមនុស្សក្នុងឧត្តរករទ្វីបទៅប្រសើរជាងឋានទេវតាក្នុងឋានតាវតឹងនឹងដោយសរាដោយសតិមន្តោដោយអធិព្រះមច្ចរិយវាសោណាក្នុងអង្គត្រនិកាយនិវកនិបាតឋានសោតចឹងគឺណា នឹកមើលក្នុងសត្តាវាសវៈណាសត្តាសត្តាវាសត្តាវាសវៈហើយប្រសូតទី1ហ្នឹងណាឋានសោតហ្នឹងឯងព្រះអង្គសម្ដែង នៅឯឧត្តរករទ្វីបហ្នឹងវាមានណាអមមេវាមានអបរិកហាហ្នឹងឯងហើយ វាមានអាយុទៀងទាត់នេះណានិយតាយុកៈហើយនឹងវិសេសៈភុណោនោះផងដែរនៅក្នុង ចំណុចទី3ហ្នឹងគឺប្រសើរជាងប្រសើរជាងទេវតាឋានតាវតឹងទៀតនឹងពុទ្ធិកាក្នុងប្រសូតហ្នឹងហើយប្រសើរជាងមនុស្សក្នុងចម្ពោះទ្វីបហ្នឹង វាមិនមែនចេះតែប្រសើរទៅ គ្រប់រឿងអីទេហើយក៏វាមិនសំខាន់អីដូចនៅក្នុងចម្ពូទ្វីបទេគ្រាន់តែថាអមមាហ្នឹងប្រែទៅថាវាអត់មានប្រកម្មថានោះជារបស់យើងហ្នឹងវាអត្ថថាលោកយល់ថាអត់មានទុកអត់មានទុកព្រោះអាសេចក្តីប្រកម្មហ្នឹងនឹងឯងប៉ុន្តែវាមិនមានជាមួយឆេតបហានអីទេណា នឹងឯងបើអត់មានរិយមៈអីសមុច្ឆេតអីនៅឧត្តរករទ្វីបនឹងទេវាគ្រាន់តែថានៅក្នុងស្រុកនឹងមានសិល5ណាទូទៅចឹងទៅដល់ចឹងទៅវាវាអត់មានការហួងហែងនឹងថា គេយករបស់យើងអីអីដោយអត្តនេតាន ឬក៏ថា គេមកប្រព្រឹត្តការមេសមិឆាចាអីណាក្នុងរឿងភរិយា ស្វាមីអីអីកូនចៅអីហ្នឹងវាអត់មានវាអត់មានរឿងហ្នឹងអញ្ចឹងទៅ វាសំក្នុងចិត្តទៅវាអត់មានអាការហួងហែកហ្នឹងអបរិកហាហ្នឹងហើយណាមួយនិយតាយុកៈហ្នឹងគឺអាយុ ទៀងទាត់1000ឆ្នាំស្មើគ្នាអញ្ចឹងនឹងឯងហើយនឹងវាមានវិសេសៈភុណោណា កំណើតហ្នឹងក៏វាពិសេសគឺថាកើតនៅក្នុងទេវលោកចឹងទៅបន្ទាប់ពីស្លាប់ទៅ ក្នុងមនុស្សឧត្តរករោទ្វីបហ្នឹងវាមាន3មុខហ្នឹងមានអមមាអបរិកហាហើយនឹងអាយុនេះ អាយុរួមជាមួយនឹងកំណើតដែលស្លាប់ពីមនុស្សក្នុងឧត្តររទ្វីបហ្នឹងទៅអានឹងនៅក្នុងទី3ជាមួយគ្នាហ្នឹងនិយតាយុកៈហើយនឹងសេសៈភុណោហ្នឹងនេះវាប្រសើរអញ្ចឹងជាងទេវតាក្នុងឋានតាវតឹងទៀតព្រោះទេវតាឋានតាវតឹងវាមានអាមេមានេះអានោះបោះអញហើយប្រកាន់ហួងហែងអីមានទៀត នឹងឯងឆ្លោះប្រកែកអីក៏មានដដើមទេពធីតាគ្នាអីចឹងទៅក៏មាននឹងឯងអានឹងគឺមនុស្សឧត្តររដ្ឋិប្រសើរជាងឋានតាវតੰងរឿងហ្នឹងគណៈហើយឋានតាវតੰងនោះប្រសើរជាងមនុស្សក្នុងឧត្តររដ្ឋទ្វីបហើយនឹងមនុស្សជាពូទ្វីបនឹងដោយ ដោយធัว3ដែរព្រះអង្គសម្ដែងតេតពេនអ្នកអាយុណាតេតពេនអ្នកវណ្ណេនអ្នក តិបពេនៈសុខេនៈហ្នឹងគឺអាយុតិបវណ្ណៈតិបសុខៈតិបហ្នឹងហ្នឹងឯងប៉ុន្តែណែមនុស្សក្នុងចពូទ្វីបណែប្រសើរជាង មនុស្សក្នុងឧត្តររទ្វីបប្រសើរជាងទេវតាឋានតាវតឹងទៀតប្រសើរជាងជាងថា3មុខហ្នឹងគឺថា ព្រះអង្គលើកទី3 3ដងបាននៅក្នុងនិវកនិបាតហ្នឹងហើយគឺសត្វតែប្រសើរជាងឋាន2ទៀតកណាបីមុខហ្នឹងដែលមានក្នុងឧត្តរកោទ្វីបប្រសើរជាង ទេវតាតាវតឹងនិងមនុស្សក្នុងចម្ពូទ្វីប ចឹងទៅហើយទេវតាថាតាវតាំងអាយុវណ្ណៈសុខៈទេពនឹងវាប្រសើរជាងមនុស្សឧត្តររោទ្វីបពូទ្វីបទៅតែមនុស្សជាពូទ្វីបនឹងវាប្រសើរជាងមនុស្សក្នុងឧត្តររោទ្វីបនិងទេវតាថាតាវតាំងនឹងដោយសុរាគឺណាសុរានេះគឺសេចក្តីឃ្លាវខ្លាមិនមិន ប្រសើរត្រង់ដែលថាបរិភោគស្រាអានឹងមិនរាប់ថាប្រសើរទេព្រោះព្រះអង្គសម្ដែងគោលធัวលក្ខណៈរបស់ធัวត្រង់ដែលថាប្រសើរពិសេស សម្រាប់មនុស្សក្នុងពូទ្វីបនេះគឺពួកធัวដែលជាគុណណាហ្នឹងឯងពាក្យយើងនិយាយប្រសើរប្រសើរយើង ក៏ស្ដាប់យល់ន័យបានហើយគឺថានៅវាមិនមែនក្រន់ថាក្រន់បើក្រៃលែងវាមានបាបក្រៃលែងដែរនឹងឯងក្នុងទុកទោសក្រៃលែងអីចឹងដែរតែក្នុងទីនេះគឺថាវាល្អផ្នែកខាងគុណវារួមជាមួយនឹងសតិមន្តោរួមជាមួយ គ្នានឹងអធិព្រមចរិយវាសោនឹងឯងគឺ ព្រះមច្ឆរិយៈហ្នឹងប្រកបដោយអង្គ8ព្រះអត្ថាបញ្យលហើយស្មារតីតាកទួងទៅនឹងការដែលនៅនឹងចម្ពូទ្វេតនេះ មានសុខមាន ទុក្ខដល់ចឹងទៅធ្វើឲ្យមនុស្សមានការពិចារណាប្រៀបផ្ទឹមគ្នាទៅ គឺមានស្មារតីមមតមហ្នឹងហើយដូចជានៅទេវលោកអីចឹងទៅហ្នឹងហើយ មានសេចក្តីសុខវើក្រៃលែងអញ្ចឹងទៅបិទបាំងសេចក្តីទុក្ខនឹងវាបាំងអញ្ចឹងទៅវាមិនមានសតិមមតំអីដូចជាមនុស្សក្នុងចពូទ្វីបទេហើយឬដូចនរកអីចឹងនោះមានតែសេចក្តីទុក្ខក្រៃលែងតែមួយយ៉ាងអញ្ចឹងទៅដូច្នេះវាក៏មិនអាច បាននៅសតិមមតំដែរនឹងដែលព្រះអត្តកថាលោកបញ្យល់សេចក្តីហ្នឹង ហើយចំណែកមនុស្សក្នុងចម្ពោះទ្វីបយើងនេះគឺថាមានសុខមានទុក្ខហើយវាមិនមែនគ្រាន់តែសុខទុក្ខនឹងធ្វើឲ្យមានសតិទេវាតេតួងនឹងការដែលយើងនេះមានពពុទ្ធមានព្រះវិជ័យកពុទ្ធមាន អរិយសាវកពុទ្ធមានបត្រៃបីដកមានប្រសង់ថែរសាប្រសាសនា ហើយប្រតិបត្តិជាអង្គគំរូចឹងមកយើង បានខ្សែគោបយើងបានបូជាចឹងទៅវាជាឧបការៈជាបច្ច័យនៃការមានស្មារតីហ្នឹងហើយមានសុខមានទុក្ខសម្រាប់ឲ្យយើងបានពិចារណាទៅដល់សេចក្តីទាំងអស់ហ្នឹងមានហេតុ មានបច្ច័យនៃសុខនិង ទុក្ខនឹងអញ្ចឹងទៅ ស្មារតីក៏តាំងមមទៅអញ្ចឹងគឺថាការដែលពោលពីរឿងប្រសើរហ្នឹងវាតេតួងទៅនឹងគុណធម៌ហ្នឹងឯងអញ្ចឹងសុរានេះសេចក្តីឃ្លាវខ្លានេះវាតេតួងទៅនឹងកុសលឆន្ទៈកណា ហើយដូចតែព្រះអង្គសម្ដែងបញ្ញាញ្ជេបរិសោលកយិរាកយិរាទេណាំងបណបណាំងតមហេឆន្ទាំងកយិរាថសុខោបញ្ញាសោចយោហ្នឹងគឺថាតមហេឆន្ទាំងកយិរាថបាបទី3ហ្នឹងគឺថាធ្វើអីធ្វើដោយពេញចិត្តហ្នឹងឯងដល់ទៅណែមានកុសលឆន្ទៈនេះឯងដែលជាអង្គនៃការចោះកម្មសមត្ថនិយមធัวក្នុង ភាពពាកមនោធម្មាណាក្នុងគម្ពីរបកលាបញ្ញត្តិហ្នឹងបុគ្គលដែល គួចុះកម្មសម្បត្តិនិយមធัวដែលថាបុគ្គលមានភពហ្នឹងគឺគួសម្រាប់មគ្គផលហ្នឹងមានកុសលឆន្ទៈនេះមួយផងកណាណាគឺដែលព្រះធัวព្រះអត្តកថារៀបរាប់ផុតអំពីអន្តរាយកៈធัว គេថាអត់មានកម្មន្តរាយិកៈធัวអត់មានកិលេសន្តរាយិកៈធัวអត់មាន វិបាកន្តរាយិកៈធัวនឹងឯងវារួចផុតពីអន្តរាយ ដោយអនន្តរិយកម្មដោយអនិយតវិឆាទិដ្ឋិដោយវិបាកកបរិសន្ធិនឹងដែលជាអហេតុកៈទុហេតុកៈនឹង អញ្ចឹងវារួចផុតពីនឹងទៅគឺថាបដិសន្ធិក៏តិហេតុកៈអីបានល្អហ្នឹងហើយអត់មានប្រព្រឹត្តកម្មដែលរារាំងមគ្គផលហ្នឹងទេហ្នឹងឯងហើយក៏អត់មាននិយតមិឆាទិដ្ឋិអីអញ្ចឹងវាត្រូវមកប្រកបជាមួយគ្នានឹងសទ្ធាសទ្ធាក្នុងបរតនត្រ័យហ្នឹងក៏ជាអង្គមួយដែរចឹងណាហើយនឹងកុសលឆន្ទៈនេះ ហើយតេតួងនឹងភវាំងដែលប្រកបដោយបញ្ញាហ្នឹងគឺថាបញ្ញាដែលដែលគ្រប់គ្រាន់ល្មមឲ្យសម្រេចមគ្គផល ហើយនៅមានឧបនិស្ស័យដែលត្រូវ បាន សម្រេចមគ្គផលនេះទាំងឧបនិស្ស័យអតីតទាំងឧបនិស្ស័យបច្ចុប្បន្នក្នុងការសែបគប់នេះនឹងឯងអញ្ចឹងគឺថាមានអង្គ7ហ្នឹងនៅ ក្នុងភពពាកិមណោហ្នឹង គឺអានឹងគួរគួរចោះកម្មសមត្តនិយមធัวហើយសមត្តនិយមធัวហ្នឹងគឺបានដល់អរិយមគ្គចឹងទៅណាសមត្តនិយតាធម្មាពូធัวមានសភាពដ៏ត្រូវនឹងទៀងហ្នឹងគឺសោតាបត្តមគ្គសកតេគិមគ្គអនាគិមគ្គអរហតមគ្គហ្នឹងហ្នឹងគឺតកតងទៅនឹងមនុស្សយើង ក្នុងចម្ពូទ្វីបនេះ ដែលមានធัว3ប្រសើរលើសឋានតាវតិននេះ លើសមនុស្សក្នុងឧត្តរអរទ្វីបហ្នឹងគឺដោយសូរាគឺថាឃ្លាវខ្លាក្នុងការបំពេញបំកសលសំបីតែជីវិតក៏ហ៊ានលះបង់ចឹងក្នុងការព្រឹត្តព្រមចរិយធัวឬក៏ថាមិនមិនមានការបរិភោគឆ្ងាញ់ប្រើប្រាស់របស់ល្អអីខ្លួនឯងក៏ហ៊ានដើម្បីបូជាព្រះសង្ឃឬឃ្លាវខ្លាអញ្ចឹងទេ នឹងឯងពីព្រោះខ្លួនឯងហ្នឹងវាមិនចាំបាច់បូជាអីធំដុំទេព្រោះមានសិលអីក៏តិចតួចបើប្រៀបជាមួយនឹងប្រសង់ឬក៏ប្រៀបទៅ ក្នុងបរតនត្រ័យហ្នឹងគឺមិនដឹងយកអីទៅប្រៀបទេ ដូច្នេះខ្លួនឯងល្មមតែរស់រស់អីចឹងទៅដោយបាសិកាគាត់ថាកូនឯងមើលអង្គល្អណាស់ដែលម៉ែសម្រាំងទុកហ្នឹងដាំដាក់បាតលោកទៅ ហើយចុះម៉ែឯងម៉ែបានអីភាសាហ្នឹងឯងអញ្ចឹងយើងមានតែចុងកនោះហើយអីចឹងទៅទឹកជ្រក់អីអីផ្សេងផ្សេងទៅនឹងឯងហើយពិខុលោកមុនបណ្ឌបាតលោកលឺចឹងទៅលោកសង្វេកលោកលោក លោកគិតថាគេមិនញាតញោមអីយើងសោះហើយគេយកចិត្តទុកដាក់កាយលេងអញ្ចឹងដូច្នេះអាត្មាអញរង្គៀសដែលនៅ មានកិលេសហ្នឹងណាមុនត្រឡប់ទៅវិញណាប្រព្រឹត្តសមណៈធัวហ្នឹងបានសម្រេចព្រះអរហន្ត មិនតាន់ហួសពេលមិនតាន់ហួសពេលត្រង់ផងមុនចេញមកទេវតាហ្នឹងក៏សរសើរហ្វាយបង្គំលោកហើយសូមឲ្យលោកមុនមកណាបានមុនមកបិណ្ឌហ្នឹងតាន់ពេលទៀតប្រុសតកូលអីទាំងអស់ហ្នឹងហ្នឹងគ្រាន់តែគុណចាស់ក៏បានជ្រាបហើយខ្ញុំណារំលឹកតាកតួងទៅនឹងត្រង់ដែលថា ពុទ្ធបរិស័ទបាសកបាសិកានោះមានសេចក្តីឃ្លាវខ្លា ហើយដល់ទៅបាប់វិចិត្តហ្នឹងអូឃ្លាវខ្លាក្រៃលែងទៅទៀតក្នុងការដែលប្រឹងប្រែងជាយាម ប្រព្រឹត្តនៅព្រះមច្ចរិយធម៌ហ្នឹងជាមួយគ្នានឹងការមានស្មារតីហ្នឹងអាហ្នឹងដែលប្រសើរនៅក្នុងជពូទ្វីបនេះឯងទៀតនេះដែលលើកឡើងហ្នឹងក៏ជាកម្លាំងចិត្តដែលព្រះពុទ្ធអង្គទ្រង់សម្ដែងមកហើយមាននៅក្នុងប្រសូតនឹងស្រាប់ហើយយើងមើលទៅគឺយើងក៏ប្រើប្រាស់ពេលវេលាដែលមានបន្តិចបន្តួចហ្នឹងឲ្យពេញលេញនៅក្នុង ណាសូរាសតិមន្តោអធិព្រមចរិយវាសោហ្នឹងគឺការនៅដោយអធិព្រមចរិយអប់រំចម្រើនអរិយមេអង្គ8ហ្នឹងទៅណានឹងគឺក្នុងអត្តបទធัวដែលរៀបរាប់អំពីរឿងដែលថា កុំឲ្យសពទិញទូចហ្នឹងវាបាំងទុកក្នុងវត្តដាក់នោះ តែអញ្ចឹងទៅវាធ្វើឲ្យយើងខ្វះនៅគុណធម៌ផ្សេងផ្សេងមានសេចក្តីអត់ធន់មានការដែលត្រូវប្រព្រឹត្តនៅ ព្រះមច្ឆរិយធម៌ដើម្បីវាចាកនៅក្នុងរឿងកិលេសកម្មអីអីផ្សេងផ្សេងហ្នឹងហ្នឹងឯងចឹងដោយសារថានៅក្នុង ការដែលយើងគិតនឹងវាអត់បានសង្វេគចំពោះសេចក្តី ទុក ក្នុងវត្តដាក់នោះដល់អញ្ចឹងទៅវាធ្វើឲ្យចំណងរាគៈលោភៈនឹងវាចិត្តតែចង់បានខ្សែផ្សោយសនុកសុខស្រួលចេះចោះអីទៅទៀតនោះនឹងឯងវាមិនព្រមជាមួយនឹងសេចក្តី សុខប៉ុណ្ណឹងថា វាអស្ចារ្យហើយដែលដែលមានសេចក្តីសុខប៉ុណ្ណឹងនេះ នឹងឯងស្រុកផ្លូវកាយហ្នឹងក៏វាល្មមហើយទោះជាខ្វះខាតបច្ច័យ4អីខ្លះអាពាតអីខ្លះក៏ប៉ុន្តែប្រៀបទៅនឹងសេចក្តីទុកក្នុងវត្តដាក់ហ្នឹងគឺ អស្ចារ្យហើយប៉ុណ្ណឹង នោះប៉ុន្តែយើងមិនមែនយកមកទីពឹងអីហ្នឹងទេយើងដឹងថាហ្នឹងវាអត់ទៀងទេប៉ុន្តែល្មមយើង ប្រើប្រាស់បាន ប្រើប្រាស់ប្រព្រឹត្តព្រះមច្ឆរិយៈធัวនេះ ព្រោះយើងដឹងថាវាមុខតែបែកធ្លេងមុខតែចោលទៅទេប៉ុន្តែគឺថាសំខាន់គឺយើងអត់ធន់បានមិនបដែតបដោយទៅ រកអាភិបសនុកសុកស្រួលអីផ្សេងទេឲ្យតាំងនៅក្នុង ព្រះមច្ចរិយធัวនឹងបាននឹងឯងដោយសារវាមានសេចក្តីសង្វេគនេះសង្វេគនេះវាព្រឹត្តទៅ ក្នុង សង្វេគវត្ថុ8ហ្នឹងឯងដោយ ជាតិទុកជារាទុកជាធិទុកមរណៈទុកអតីតទុកនេះគាត់ណាសេចក្តីទុកក្នុងវត្តបាក់រហូតមកហើយអនាគតទុកតទៅទៀតនេះព្រោះមិនបានអប់រំអរិយមគ្គនេះមិនមានទីបំផុតឯងឯងទៅទេអនាគតទុកហ្នឹង ហើយបច្ចុប្បន្ននឹងអាហារបរិយេតតទុករបស់សត្វទាំងឡាយនឹងហើយអបាយិកៈទុកទុកក្នុងអបាយភូមិនឹងវាមាន8នឹងហើយតែសង្វេកវត្ថុនឹងអញ្ចឹងគឺនាំឲ្យមានសេចក្តីសង្វេកសង្វេកនោះជា បតតឋាននៃសេចក្តីជាយាមហ្នឹងឯងសង្វេកោនឹងជាបតតឋានណា នៃវិរិយៈវិរិយៈដែលប្រព្រឹត្តទៅ ក្នុងវិរិយៈសម្ពោឆង្គៈហ្នឹងមានមានសង្វេគោហ្នឹងជាបតតឋានទៅក្តីសង្វេចឯសង្វេចវាក្នុងវត្ថុ8ហ្នឹងចឹងគឺដោយក្តីសង្វេចំពោះទុកហ្នឹងគឺមិនដោយថាបដែតបដោយលះបង ព្រះមច្ចរិយធัวហ្នឹងដើម្បីនឹងថាទៅរោគ ខ្សែផ្សោយកាមគុណស្អីស្អីណាដតីអីទៅទេឲ្យតែមានឱកាសពេលវេលាក្នុងព្រះមច្ចរិយធัวហ្នឹងមិនមិនចាំបាច់រស់សនុករស់សុខរស់ស្រួលអីទៅក្នុងរឿងកាមគុណទេហើយក៏មិនមែនថាអញ្ចឹងនៅឲ្យខ្លួនឯងຕົកលំបាកអីទៅក៏ទេຕົកវាຕົកហើយប៉ុន្តែវាមិនមែនដូចຕົកក្នុងអបាយភូមិឬຕົកក្នុងវត្តដាក់ឯណាហើយសំបីតែក្នុងបច្ចុប្បន្នហ្នឹង មិនមែនថាមិនមានសុខឯណាគឺគ្រាន់តែថាសុខក្នុងព្រះមច្ចរិយធัวនឹងឯងដោយព្រះអង្គសម្ដែង ក្នុងភិក្ខុវៈអីនឹងជាដើមនឹងបាមកជាពហុលោភិក្ខុមើលមើលបាមកជាពហុលោ ច្រើនដោយបាមកជាអានឹងសុខហើយហ្នឹងបាមកជាហ្នឹងមិនទុកឯណា បាមកជាផ្លូវចិត្ត ជ្រូបជ្រាបផ្សព្វផ្សាយ ទៅក្នុងរាងកាយទៅទៀតនឹងបាមកជាពហុលោភិក្ខុបសੰណោពុទ្ធសាសនេណាបសੰណោហ្នឹងគឺថានៅជាមួយគ្នានឹងបាមកជានឹងឯងបសੰណោហ្នឹងគេថាជ្រះថ្លារីករាយទៅយើងមើលដូចក្រំតែធម្មយាត្រាដែនដីពុទ្ធភូមិអីហ្នឹងហ្នឹងឯងដំបងដំបងអីបាន សម្រាប់នៅក្បែរពុទ្ធគយាអីហ្នឹងថាអូចាំស្អែកចាំរៀបក្បួនទៅហ្នឹងចាំស្អែកទៅប៉ុន្តែទៅដល់ថាមិនតាន់បិទទេម៉ោង6 7អីក៏ទៅថ្វាយបង្គំហ្នឹងឯងហ្នឹងគ្រាន់តែលើកឃើញថា មានបេតិបាមកជាមានសេចក្តីសុខកើតឡើងហ្នឹងបើប៉ុណ្ណឹងហើយចូលរំដល់ទៅសុខ ទៅក្នុងមគ្គព្រះមច្ចរិយៈសុខទៅ ក្នុងការដែលមិនប្រកាន់ហួងហែងទៅទៀតហ្នឹងវាប៉ុណ្ណាទៅនឹងឯងអញ្ចឹងមានមានសេចក្តីសុខហ្នឹងជីវិតយើងរស់នៅសពថ្ងៃហ្នឹងគឺថាយើងប្រតិបត្តិលះបង់ការប្រកាន់ហួងហែងរហូតដល់ទៅមកកំណត់ដឹងនៅ សង្ខារធัวហ្នឹងណា កំណត់ដឹងរហូតដល់ទៅព្រះអង្គសម្ដែងមកគាថានឹងប្រសន្នោពុទ្ធសាសនេអធិគាឆេបទាំងសន្តੰសង្ខារោបសមੰសុខੰអីចឹងទៅឬដូចព្រះអង្គត្រាស់ថាសញ្ញាគេរាំងប្រវត្តិសៈសន្តចិត្តសៈភិក្ខុណោភិក្ខុដែលមានចិត្តស្ងប់នេះចូលទៅក្នុងសញ្ញាគាហើយ ដែលមិនជាទីត្រេកអរនៃមនុស្សម្នាអ្នកបរិភោគកាមអីទេ អាមេអនុស័យរតីហោតេហ្នឹងប៉ុន្តែ សម្រាប់បព្វជិតលោកមានសិលមាន ការអប់រំចិត្តហើយឃើញធัวទៅ សម្មាធម្មំវិបស្សតោចឹងឃើញធัวដល់ប្រពៃចឹងទៅលោកគង់នៅបានហើយយៈតោយៈតោសម្មសតិមានវិបស្សនាឃើញធัวនឹងឯងចឹងគាត់ណា ខន្ធធានាំងឧទយពយ៉ាងណាការដែលបញ្ញខន្ធហ្នឹងវាប្រកបនៅបច្ចត្តលក្ខណៈសម្មញ្ញលក្ខណៈមកអញ្ចឹងទៅ លៈបតិបៃតបាមកជាងអមតੰតាំងវិជាអ្នកតាំងចឹងបៃតបាមកជាហ្នឹងជាអមតៈរបស់ អ្នកចេះដឹងហ្នឹងឯងមើលមើលចឹងគឺព្រោះណាសេចក្តីសុខនោះមាន មានចឹងមានសេចក្តីសុខទាំងអស់ហ្នឹងចាប់ពីចតុបរិសិទ្ធសិលហ្នឹងទៅចឹងហើយជាប្រយោជន៍ធំទលំទលាយដល់មនុស្សនិងទេវតាទាំងឡាយ ព្រះអង្គឧទានអសពជីវីលហុអត្តកាមោយតិនត្រិយោសពតិវេបមុតតោអនោកសារីអមេមោនិរាសោ ហេតវាមេរាំងឯកចរោសវិខោតេគឺអសិបជីវីអត់មានចិញ្ចឹមជីវិតដោយសិល្បៈអីផ្សេងផ្សេងទេលហុ ស្រាលនឹងសិតតែនៅក្នុងចតុបរិសិទ្ធសិលអាសិបជីវីហ្នឹងគឺ អាជីវៈបរិសិទ្ធសិលលហុហ្នឹងគឺ បច្ចយៈសន្និសិទ្ធសិលចារណាបច្ច័យ4ព្រឹត្តទៅ ដោយសុភរតាយៈដែលអ្នកតែងចិញ្ចឹមបានដោយងាយហ្នឹងហើយអដ្ឋកាមោប្រាថ្នាប្រយោជន៍ដល់មនុស្សនិងទេវតាទាំងឡាយហ្នឹងគឺប្របាទិមោកសង្វរៈនឹងឯង យតិន្ទ្រិយោឥន្ទ្រិយសង្វរៈហ្នឹងគ្រប់គ្រាន់ហើយដល់អញ្ចឹងទៅចូលទៅក្នុងអធិចិត្តហ្នឹងអធិចិត្តទេចាយោគោហ្នឹងគឺសัพពធិវិមុតតោហ្នឹងឯងសัพពធិវេបមុតតោហ្នឹងប្រសិជ្ជានៅឧបធិទាំងពួងទៅព្រះអង្គប្រកាសអំពីអនោកសារីអមមោនិរាសោអីអីហ្នឹងជាគុណនៃព្រះរហន្តហើយហេថ្វាមេរៀងឯកច្ចរោ កំចាត់បងនៅមីហើយគង់នៅមួយអង្គឯងមួយអង្គឯងក្នុងទីនេះគឺយ៉ាងអតីតាំងតាំងប្រហែងណាំងអ្វីដែលកន្លងទៅហើយគឺលះបង់នៅក្តីអាល័យលះបង់នៅតោសៈដែលប្រព្រឹត្តទៅដោយសេចក្តីសោកសេចក្តីអាឡោះអាល័យនឹងយ៉ាងអនាគតាំង តាំងបដេសនិស័តខាងអ្វីដែលជាអនាគតហ្នឹងគឺថាមិនមានឆន្ទរាគៈទៅក្នុង រូបថាអញសូមឲ្យបានរូបយ៉ាងនេះវេទនាសញ្ញា សង្ខារវិញ្ញាណយ៉ាងនេះអីអីទៅនឹងទេនឹងឯងបច្ចុប្បន្នេសោចៈអត្តភាវៈបដិលាភេសោឆន្ទរាគោសុបដិវិនិតោ កំចាត់បងនៅឆន្ទរាគៈក្នុងការដែលបាននៅអត្តភាពជាបច្ចុប្បន្ននឹងនឹងឯងដែលព្រះអង្គសម្ដែងនៅក្នុងបេដកលេខ32ក្នុងថេរនិមសោតភិក្ខុសង្ឃយុត្តនឹងហ្នឹងឯងអេវាំងខោថេរៈឯកវិហេរោវេថារតរេនៈបរិបណ្ណោហោតៃតេហ្នឹងមនីថេរៈ នេះគឺថាជាការដែលនៅម្នាក់ឯងដោយបរិបូរពិស្ដានឹងឯងប្រព្រឹត្តទៅដោយការមិនមាននៅកង្វល់ហ្នឹងណាសព្ពាភិភុងសព្ពវិតុងសមេធាំងសព្ពេសោធម្មេសោអនុបលិតតាំង សពាំងជាហੰងតណ្ហខយេវិមុតតាំងតមហੰងនរាំងឯកវិហេរីតេព្រូមីតេអង្គសំដែងជារឿងមួយអង្គឯងនេះគឺប្រសិជ្ជានៅឆានរាគៈក្នុង បញ្ញខណ្ឌជាការដោះស្រាយនៅបញ្ហា10មុខ100មុខហ្នឹងហើយបញ្ហាក្នុងសង្សារវដ្ត បញ្ជាប់ត្រឹមការអស់ឆន្ទរាគៈមិន ប្រកាន់បញ្ញខណ្ឌអត់មាន ទៅដោះស្រាយយកព្រៀបយកឈ្នះអ្នកដតីឬក៏ប្រព្រឹត្តនៅអំពើបៀតបៀនអីទៅដល់អ្នកដតីអីអីហ្នឹងដែលថាជាការដោះស្រាយបញ្ហាឲ្យរួចនោះវាអត់រួចទេនឹងឯងពីព្រោះបញ្ហាវានៅ ក្នុងចិត្តសន្តានរបស់ខ្លួនហ្នឹងឯងបើអត់មានតណ្ហា វាមាន បញ្ហាអីនឹងជាមួយអ្នកដតីនោះហើយអត់មានបញ្ញខន្ធទៅទៀតដោយព្រះអង្គលោកទៀនចំពោះព្រះទេពៈមលបុត្រអញ្ចឹងអភេតិកាយោនិរោធិសញ្ញាវេទនាបៃតតហੰសុសัพពាវូបសមឹងសោសង្ខារាវិញ្ញាណังអត្តមាកមេតេណាដែលព្រះទេពៈមលបុត្រថ្វាយបង្គំលាព្រះអង្គព្រះនិព្វាននៅឯដល់អាកាសហើយចូល ទេចូលទៅសិនភិដ្ឋានឲ្យបូជាសពលោក នៅឯដល់អាកាសនឹងអស់លីងអត់មានសល់កំតិចកំញោមផេះផង់អីគឺអត់អត់ទាំងអស់នៅឯដល់អាកាសអញ្ចឹងដូចជាភ្លើងប្រទីបដែលបឺតប្រេងអស់អញ្ចឹងអស់លីង នៅឯដល់អាកាសហ្នឹងបានព្រះអង្គទ្រង់ឧទានអភេតិកាយោហ្នឹងកាយហ្នឹងដែលដល់នៅការបែកធ្លាយទៅនិរោធិសញ្ញាសញ្ញាហ្នឹងក៏រលត់វេទនាបេតតហੰងសសព្ពាវេទនាទាំងពួងហ្នឹងក៏ទៅជានឹងឯងអត់មាននៅ សោយអារម្មណ៍អីទៀតទេពូបសមឹងសសង្ខារាសង្ខារក៏ដល់នៅសេចក្តីស្ងប់រងាប់ វិញ្ញាណណាំងអត្តមាគមាតេវិញ្ញាណហ្នឹងក៏ដល់នៅការមិនតាំងនៅអស់ទៅអត់មានបន្តភពជាតិកំណើតទេនិព្វាននាងបរមੰងសុខខੰងព្រះនិព្វានជាបរមសុខហ្នឹងមិនព្រះអង្គត្រាស់ថាបរមសុខសុខដល់ក្រៃលែងហ្នឹងដោយសារថានិព្វានហ្នឹងមានសេចក្តីសុខអីដោយសារការសោយអារម្មណ៍អីខ្លួនឯងអីខុសពីការសោយអារម្មណ៍ក្នុង ភពអីការស សោយអារម្មណ៍នឹងសុខដល់ក្រៃលែងអីអត់ទេណាអត់មានសុខអីសោយអារម្មណ៍ខ្លួនឯងក្នុងព្រះនិព្វានទេសុខដល់ក្រៃលែងហ្នឹងព្រោះការរលត់ទុកដល់ក្រៃលែងហ្នឹងឯងសង្ខារាបរមា ទុក្ខាទុកដល់ក្រៃលែងហ្នឹងឯងបានអស់ទុកនឹងទៅ គឺជាសុខដល់ក្រៃលែងណាហើយគុណចាសសួរ គុណចាស់សមណៈសិស្សវត្តរវ័នបទុមអាត្មាឆ្ងល់នៅ ក្នុងគរិការៈសោតមានមានរោផងណាគរិការៈគិតណាហ្នឹងហើយគរិការៈស្មូនឆ្នាំងគិតណាហ្នឹងហើយអាហ្នឹងការៈការងារធ្វើគដិណាគឺធ្វើឆ្នាំងគរិការៈគិតណា មូនឆ្នាំងចិញ្ចឹមមេដាបិតាដែលងងឹតភ្នែកដោយគាត់មិនមានកម្មមាសប្រាក់ហើយមិនជាចផែនដីនេះតើជាសិលឬក៏ជាអធិស្រ័យរបស់ព្រះអនាគាមិបុគ្គលណា ព្រះអនាគាមិបុគ្គលយើងមើលនៅ ក្នុងអង្គុត្រនិកាយអត្តកនិបាតឧត្តអុកតៈអុកតៈ ណាអុគ្គហបដីហើយនឹងអុកតហបដីហ្នឹងក្នុងអេតតកៈអុកតមួយទៀតមាន2ដែលព្រះអង្គទ្រង់សរសើរពីសេចក្តីអស្ចារ្យ8ប្រការហ្នឹងឃើញត្រង់កន្លែងដែលគាត់បាន សម្រេចអនាគមិផលហ្នឹងគឺមានព្រមចរិយធัวជាគម្រប់5ហ្នឹងឯងគឺបានដីថាសិល5ហ្នឹងប៉ុន្តែសិល5ធម្មតា កាមេសុមិឆាចារាវេរមណីនឹងឯងតែនេះគឺ ព្រះមច្ចរិយធัวហ្នឹងគឺអព្រះមច្ចរិយអត់មានប្រព្រឹត្តទៅ ក្នុងមេធនធម៌ទេ ជាគម្រប់5អញ្ចឹងគឺរឿងដែលវាចានៅការប្រដាប់តតែងរាងកាយអីផ្សេងផ្សេងការដែលប្រព្រឹត្តទៅនៅ ក្នុងក្នុងនឹងគឺដែលគុណចាស់លើកមកថាអធិស្ស្រ័យនឹងត្រូវហើយគឺថា វាវាសិលសិល10ហ្នឹងវាកើតមាន នៅក្នុងព្រះអនាគាមីបុគ្គលហ្នឹងទៅដោយអំណាចនៃអនាគាមីមគ្គហ្នឹងចឹងទៅចឹងហ្នឹងឯងបានន័យថាវាអត់មាននៅកិលេសកម្មអីឲ្យប្រព្រឹត្តទៅ នៅក្នុងរឿងទាំងអស់ហ្នឹងទេហ្នឹងឯងពីព្រោះរឿងសិល8សិល10អីនេះវាតកតួងនៅក្នុងរឿងវាចាវត្ថុកម្មគុណហ្នឹងហើយចឹង ដើម្បីគ្រប សង្កត់នៅអាកិលេសកម្មហ្នឹងយើងសមាទានបោសិទ្ធសិលអីអីហ្នឹងប៉ុណ្ណាដល់ទៅព្រះអនាគាមីគឺថាអស់អត់មាន ស្អីដែលនាំឲ្យត្រេកអររីករាយក្នុងកាមគុណអញ្ចឹងទៅ គឺចង់ថាលោកសិល10ក៏បាន មានអីហ្នឹងឯងអត់ មិនចាំបាច់ថាសមាទានសិល10ដូចយើងវានៅមានកិលេសវាត្រូវសមាទានដើម្បីយកមកទប់ទល់ជាមួយកិលេសនៅលោកមានដោយខ្វាយប្រវត្តិចឹងទៅដោយសារវាអត់មាននៅកិលេសកាមហ្នឹងអញ្ចឹងលោកមានព្រឹត្តទៅចាំបាច់ថាអាហារក្នុងវេលាវិកាលនឹងធ្វើអីមួយថ្ងៃ ម្ដងហ្នឹងវាល្មមហើយអីចាំបាច់កម្មមាសកម្មប្រាក់អីណា នឹងឯងប៉ុន្តែបើយើងថាមាន ព្រះមច្ចរិយធัวជាគម្រប់5បើត្រូវលោកកម្មអីក៏កម្មទៅប៉ុន្តែវាអត់មានកាមឆន្ទៈអីទៅទេប៉ុន្តែដូចជាខេរិកាស្មូនឆ្នាំងនេះលោកក៏មិនបានចាំយកមាសយកប្រាក់អីវាអត់ចាំបាច់លោកអត់ត្រេកអរអញ្ចឹងលោកធ្វើតែឆ្នាំងដាក់នៅមុខផ្ទះអញ្ចឹងទៅហើយនរណាមកយកឆ្នាំងហ្នឹងទៅគឺយកស្រូវយកអង្គយកមហូបអាហារអីហ្នឹងមកដាក់ជូនគាត់ទៅ មនុស្សត្រង់ត្រង់ច្រើនច្រើនហ្នឹងហើយយកមកដាក់មានតែលើសអំពីតម្លៃឆ្នាំងនឹងទៅទៀតទៅហើយគាត់អត់ហួងហែងខ្វល់ថានរណាមកយោអី អត់ឲ្យលុយឲ្យកាក់អីគឺគាត់អត់ខ្វល់ទេអត់មាន នៅ ចាំលក់អីយកលុយយកកាក់អីទេ នឹងឯងគាត់ធ្វើឆ្នាំងបានអញ្ចឹងទៅយកដាក់គោមុខផ្ទះអញ្ចឹងទៅហើយអ្នកស្រុកអ្នកភូមិនឹងគោរពបូជាគុណអីគាត់អញ្ចឹងទៅក៏មានសពគ្រប់រៀបចំជូនគាត់ហើយយើងក៏ជ្រះថ្លាទាំងនឹងឯងបូជាបុគ្គលដែលមានគុណចិមមេត្តាបិតាងឹតភ្នែកអីអីចឹងទៅ នៅក្នុងខិរិការៈសោតនឹងពីរោះហ្នឹងពុទ្ធបរិស័ទយើងមើលមើល ហ្នឹងហើយនៅក្នុងមជ្ឈមនិកាយមជ្ឈមបណ្ណាសកៈរាជវៈតេតួងនឹងពរាជាប្របាទកិង្កេគាត់ណាហ្នឹងឯងហើយពេលវេលាមុំហើយព្រោះនៅមាន កម្មវិធីគុណចាស់លោកថាមានបន្តកម្មវិធីហ្នឹងឯងឥឡូវម៉ោង9ហើយហើយនេះគុណចាស់វិខសៀងបណ្ណាទាំងបណ្ដាពលលោកគ្រូ នឹងឯងតើអ្នកសំដែងធัวដែលព្រះរាមាភិកទ្រង់សំដែងថារូបបានដោយក្រហ្នឹងសំដៅព្រះរាមាភិកតែម្យ៉ាងឬក៏សំដៅដល់សាវកទាំងឡាយផងដែរសាវកផងដែរចឹងក៏ណានឹងឯងគឺប្រកបដោយអង្គនៃធម្មកថាចឹងទៅហ្នឹងឯងហ្នឹងឯងសំដែងទៅតាមលំដាប់សំដែងដោយមេត្តាចិត្តអីអីមិនសម្លឹងអាមិស មិនប្រព្រឹត្តទៅយកធัวមកជាមុខជំនួញធម្មមេអ្នកអ្នកវណីចរេតិហ្នឹងជាដើមចឹងទៅហើយក៏ព្រឹត្តទៅដើម្បីនឿយណាយដើម្បីនិព្វិទាដើម្បីវិរិយគៈនឹងឯងសម្ដែងពធហ្នឹងព្រឹត្តទៅរកបានដោយក្រហ្នឹងអង្គសម្ដែងជារតនៈបុគ្គលតបន្តបន្តមក បន្តបន្តពីព្រះរាមាពិភាកមកមានហ្នឹងក្នុងអង្គុត្រនិកាយបញ្ញកនិបាតចឹងហ្នឹងឯងកុំចាំបាច់ដល់ទៅសំដែងធัวគ្រាន់តែថា សិក្សាធัวវិន័យត្រួតត្រងពធัวព្រះវិន័យព្រះអង្គនេះក៏រួបបានដោយ ក្រដែរចឹងណាចូលក្នុង រតនបុគ្គលហ្នឹងឯងជាទីត្រេកអរនៃ មនុស្សនិងទេវតាទាំងឡាយចឹង ទី2បើកំពុងតែសិក្សាបរិយ័តតើអាចរលឹកដឹងធัวបានដែរឬទេតើគួររលឹកដឹងយ៉ាងណាហើយផ្សេងគ្នាដូចម្ដេចក្នុងការសិក្សាព្រមទាំងប្រតិបត្តិនិងសិក្សាដោយទៅប្រតិបត្តិគឺមិនមានការយើងមកកំណត់បែងចែកអីពេលសិក្សាពេលប្រតិបត្តិអីទេពីព្រោះធัวបរិបត្តិនេះអាស្រ័យមានការសិក្សាយល់ដឹងទៅជាបច្ច័យ នឹងឯងយើងប្រតិបត្តិរឿយរឿយទៅក៏មកសិក្សា ត្រៃបីដកនឹងទៅអញ្ចឹងគឺថាជាពិសេសគឺពេលសិក្សានឹងឯងទាំងជាពេលល្អដែលនាំឲ្យមានស្មារតីចម្រើនឡើងបានព្រោះណាព្រោះមាន សមាធិចិត្តប្រព្រឹត្តទៅក្នុងការសិក្សាបរិយ័តធម៌ហ្នឹងនឹងឯងរូបធម៌នាមធម៌កំពុងប្រកាសចឹងដូចថាសម័យពុទ្ធកាលមានប្រភេទ អុកតញ្ញូវិបច្ចតញ្ញូអីចឹងទៅតែយើងមកនៃយៈបុគ្គលអីអីហ្នឹងក៏ប្រតិបត្តិសិក្សាប្រតិបត្តិប្រតិបត្តិសិក្សាចឹងទៅដូច្នេះគឺថាអាចសម្រេចមគ្គផលនៅ ពេលសិក្សាហ្នឹងក៏បានចឹងនឹងឯងហើយសម្រេចមគ្គផលបានពេលសិក្សា បានដីតបប្រតិបត្តិធัวកើតឡើងហើយបើអត់បប្រតិបត្តិធ្វើម៉េចមានបដិវេតគុណណា ចឹងគឺអត់មានស្អីមកជាបរិពោតដល់វិបស្សនាទេបរិយ័តនេះគឺបរិពោតបានចំពោះការចម្រើន សមថៈអីអីចឹងទៅណាចឹងគណានឹងឯងអត់មានបរិពោតចំពោះវិបស្សនាទេ ហើយតើព្រះរាមាពិភាព្រះអង្គសម្ដែងឲ្យភិក្ខុរសាចិត្តតែមួយ មានន័យយ៉ាងណា បើសិក្ខាបទឲ្យភិក្ខុប្រព្រឹត្តកន្លងហើយ ជាអន្តរាយិកៈធัวទៅណានេះគឺជាជាមូលជាមូលណា ពីព្រោះក្នុងការដែលត្រូវសិក្សាទៅក្នុងប្របាទវិមោកប្រព្រឹត្តបរិបត្តិអនុពវេតោ អនុពឃេតោអីអីហ្នឹងគឺវាតេតួងនឹងការអប់រំចិត្តនឹងឯងចឹងកំចាត់បងនៅឧបវេតោ ចោលកំចាត់បងនៅឧបឃាតចោលអញ្ចឹងទៅហើយក៏បានល្អទៅនៅក្នុងប្របាតិមោក អីអីហ្នឹងវាតកតួងនឹងការរសាចិត្តហ្នឹងបើអត់ចិត្តទេមានចេតសិកអីដែលនឹងប្រព្រឹត្តទៅដែលនឹងថាជាការឆ្កំឆ្គងអីយ៉ាងម៉េចយ៉ាងម៉េចទៅកើតបើអត់មានចិត្ត តែអត់មានចេតសិកអញ្ចឹងឯងដល់ទៅរសាចិត្តបានក៏រសាចេតសិកដល់ទៅរសាចេតសិកមានចេតសិកសិលសង្វរៈសិលចេតនាសិលក៏រសាទៅបានអញ្ចឹងអញ្ចឹងគឺអន្តរាយកៈធัวអានឹងដោះស្រាយបានទៅតើអន្តរាយកៈធัวដោយអាណាវិតិកមន្តរាយហ្នឹងក៏ដោយការរសាចិត្តហ្នឹងឯង ហ្នឹងហើយតលរសាចិត្តហ្នឹងបានមិនតាំងចិត្តប្រព្រឹត្តកន្លងហ្នឹងប៉ុណ្ណាដូច្នេះគឺការដែលគុណចាស់ត្រូវរក្សារក្សាចិត្តហ្នឹងក៏មិនមែនថាប្រព្រឹត្តខុសកំឆ្គងដោយកាយដោយវិជាអីឈ្មោះថារក្សាចិត្តដែរមិនមែនទេ រសាចិត្តបានល្អហើយវាមិនអាចមកឆ្កំឆ្គងដោយកាយដោយវិចារអីទេគណាព្រោះវាមានចិត្តជាសមុដ្ឋាននឹងឯងដែលមានកាយវិញ្ញាតវិជ័យវិញ្ញាតនោះនឹងឯងអញ្ចឹងក៏ដូចជារសាទាំងកាយទាំងវិចារអញ្ចឹងអញ្ចឹងបានថាមូលគឺចិត្តនឹងហើយដែលព្រះអង្គទ្រង់សម្ដែងតាមអធិស្ឋ័យរបស់វិខខក្នុងពុទ្ធរិកាហ្នឹងវិខខហ្នឹងបានស្ដាប់ អំពីការរសាចិត្តនឹងចឹងទៅតេតងទៅនឹងទុនិកហាសៈលហុណោយដ្ឋកាមនិបាទេណោចឹងទៅឬក៏ថាសតុតតសង្សនិបណੰយដ្ឋកាមនិបាទេណោអីអីទាំងអស់ហ្នឹងវាសរុបមកនៅត្រង់ដែលចិត្តតាំងតាំងតាំងសខាវហੰចិត្តតាំងគុតតាំងសខាវហੰហ្នឹងការគ្រប់គ្រងទូលមាន ចិត្តហ្នឹងនាំមកនៅសេចក្តីសុខគឺណាសំខាន់គឺថាគុណិត ដែលយើងត្រូវគិតឲ្យបានសុខនឹងតេតងនឹងការដែលយើងសិក្សាអវាទព្រះអង្គមកបានអប់រំគំនិត យើង អាចគិតឲ្យបានសុខនឹងគឺគិតទៅនៅក្នុងអារម្មណ៍នៃប្រកម្មដ្ឋាននឹងឯងមានរមណីយដ្ឋានរបស់ចិត្តដែលមានសេចក្តីសុខ កុំចេះតែបដែតបដោយគិតឲ្យកើតទុកក្នុងរឿងផ្សេងផ្សេងអាហ្នឹងតែលើវឹកខាត់អប់រំចិត្តនឹងឯងមានអារម្មណ៍អប់រំទៅដូចថាផ្ដាច់ផ្ដាច់ដោះកូនគោហ្នឹងឯងកូនគោហ្នឹងវានៅតែបើដោះហ្នឹងអាហ្នឹងវាជាឈ្មោះ នៃ កាមគុណហ្នឹងដែលព្រះអង្គទ្រង់ព្រះពុទ្ធឧទានពីរឿង ជារាមរណង្គគាឆន្តិវច្ឆោខៃរៈបកោវៈមេតរន្តិហ្នឹងគឺថាប្រព្រឹត្តទៅរោគ ជារាមរណៈនឹងដោយសារថាវានៅវានៅដោយកូនគោចូលទៅរកមេគោដើម្បីបើកដោះអញ្ចឹងវាឆោវាកូនគោខៃរៈហ្នឹងវាទឹកដោះស្រស់ហ្នឹងខៃរៈបកោវៈមេតរន្តេហ្នឹងហ្នឹងវាជាឈ្មោះនៃកាមគុណដូច្នេះវាតលតែផ្ដាច់ផ្ដាច់ដោយសារការអប់រំ នៅ ក្នុងអារម្មណ៍កម្មដ្ឋានហ្នឹងដូច្នេះវាមានអារម្មណ៍នៃកម្មដ្ឋានហ្នឹង ជាបង្គោលស្នឹងទៅ មានស្មារតីជាខ្សែចងកកកូនកូនហ្នឹងមកភ្ជាប់នឹងស្នឹង ទៅមិនឲ្យទៅរកមេដូច្នេះទៅវាមានស្មៅមានស្មៅមានទឹកគេដាក់ឲ្យចឹងទៅយូរយូរទៅវាភ្លេចដោះមេទៅវាមករស់ស្មៅអីចេះបោភោគស្មៅទៅអានេះជារសនៃនៃសេចក្តីស្ងប់ស្ងាត់នឹងឯងរសនៃប្រកម្មដ្ឋានរសនៃវិវេកនៃកម្មសុខវិវេកសុខឧបសមសុខ ហើយនឹងរហូតដល់សម្ពោធិសុខនឹងឯងការប្រតិបត្តិដោយការអប់រំចិត្តនឹងដល់អញ្ចឹងទៅមានការប្រព្រឹត្តតោះខុសកំឆ្គងអីទៅទៀតដោយអំណាចនៃការអប់រំចិត្តនឹង